កូនអើយកាលម្ដាយនៅពីក្មេងនឹងឪពុកអញសែនវេទនី កូនពំងាអីលើខ្លាយជាមនុស្សអត់ណៃចិត្តចង់រៀនសតនៅធោអា រាំងសាសិល5សិល8ជាប់ចិត្តនឹងកូន ស្ងួនពេកស្អី ធវិន័យមិនចេះចាំកម្មក្រាំងខ្លាំងណាស់ដោយតណ្ហា មេដាបៃតាប្រាថ្នាខ្លាំងចង់បានផកទ្របជាកំឡាំងទុកក្រន់ចែកគេ ឯកូនប្រុសស្រីអើយកូនរៀនសូត្រណាបានចេះដឹងមិនអើយល្ងិតល្ងងក្នុង រៀបគូភរិយានឹងស្វាមីតាមច្បាប់ប្របីពីបុរាណនឹកសង្ឃឹម ចាំទៅសង្ឃឹមនៅលើកូនកលយានថាមុខជាជួយខ្លួនវិញ រាំងប្រានផ្លេចអាត្មាដល់ខ្លួនចាំតែ បានតងស្លុតនឹងសំខាន់ក៏ សង្ឃឹមនៅឡើយកូនប្រុសស្រី មានប្រពន្ធប្តីធ្វើប្រងើយគេខំ រកស៊ីធ្វើកន់តើព្រះអើយនិញ